ពេញវ័យហើយហើយកធំដែរគួរតែចេះមើលថែខ្លួនឯងបានល្អកុំចាំតែគេប្រាប់ពេកត្រូវចេះស្ដាប់ហេតុផលខ្លះផងកុំគិតថាខ្លួនឯងធ្វើអីគ្រប់យ៉ាងត្រូវទាំងអស់ណាគួរបង្រៀនខ្លួនឯងឲ្យចេះកែប្រែចំណុចដែលមិនល្អរបស់ខ្លួនឯងកុំគិតតែបង្រៀនទៅអ្នកដតីយើងត្រូវតែបង្រៀនខ្លួនឯងខ្លះផងគួររៀនទទួលយកការពិតខ្លះកុំព្យាយាមកាខ្លួនឯងច្រើនដងពេកគួរជ្រើសរើសកន្លែងដែលថ្មី យើងកុំទ្រាំរស់នៅកន្លែងដែលធ្វើបាបផ្លូវចិត្តអ្នកដទៃ។